ដោយឡែកតើតើនៅសម្រួលទី2ដែលក៏សួរថាតើយប់កូនកំឡោះកូនកំមុំជួបគ្នានេះយប់ដំបូងនេះថាតើច្បាប់សាសនាឥស្លាមគឺមានការណែនាំរំលឹកឲ្យធ្វើយ៉ាងម៉េចខ្លះដែលជារឿងពិតទៅណាពីព្រោះគាត់ឃើញថាទម្លាប់គាត់ធ្វើតតគ្នាមកវាអាចថាខុសពីអ្វីដែលមានបញ្ជាក់នៅក្នុងសុណារបស់នប៊ីយើងមូហាម៉ាត់សុលឡាឡៃសាឡាមចឹងយើងឃើញថា ការលើកឡើងរបស់សាសនាវិទូអ៊ីស្លាមដែលភ្ជាប់មកជាមួយនឹងហាឌីសណែនាំរបស់នប៊ីយើងមូហាម៉ាត់សាឡាមអំពីបញ្ហាយុបដែលកូនកំបោះកូនកំមុំដំបងដែលត្រូវផ្សំចំណេញជាមួយគ្នានេះគឺមានការរំលឹកដូចខាងក្រោមនេះយើងដឹងហើយថាការដែលយើងរៀបចំកូនចៅរបស់យើងនេះគឺស្ថិតនៅក្នុងសុណាស់របស់នប៊ីគឺរៀបអាពាហ៍ពិពាហ៍នេះឯង ចឹងទិសដៅសំខាន់ក្នុងចំណោមបណ្ដាទិសដៅផ្សេងផ្សេងដែលគោលដៅនៃការរៀបអាពាហ៍ពិពាហ៍នេះទី1គឺយើងឃើញថាយើងអនុវត្តតាមសុណាស់របស់នប៊ីហើយទី2ដើម្បីជំរះសម្អាតនឹងការពារខ្លួនប្រាណរបស់យើងមានន័យថាទាំងបរោះទាំងស្ត្រីជាប្តីប្រពន្ធហ្នឹងគឺយើងត្រូវជំរះសម្អាតខ្លួនរបស់យើងហើយនឹងការពារអំពីការធ្លាក់ខ្លួនទៅលើប្រការអារម្មណ៍មានន័យថាធ្លាក់ខ្លួនទៅលើប្រការស៊ីណា អានេះគឺបំណងនោះគឺជៀសវាងពីនឹងឯងដើម្បីឲ្យការរៀបការនេះវាកើតឡើងចឹងយើងឃើញថាទិសដៅនៃការរៀបការនេះគឺដើម្បីឲ្យយើងជៀសផុតអំពីប្រការប្រការដ៏អល់ឡោះហាងផុតចឹងក្នុងថ្ងៃដែលយល់ថាយប់សំដំណេករវាងកូនកំឡោះកូនកំមុំនេះច្បាប់មានការណែនាំច្បាប់មានការណែនាំថាទី1គឺបរោះជាប្តីនេះ ថ្ងៃយប់ដែរហ្នឹងគឺគាត់អាចយកដៃរបស់គាត់ហ្នឹងដាក់លើក្បាលប្រពន្ធរបស់គាត់មានន័យថាយកដៃរបស់គាត់ហ្នឹងស្ទាបលើក្បាលប្រពន្ធរបស់គាត់ហើយទូអាសូមព្រះអល់ឡោះជាម្ចាស់ពេលដែលចូលទៅដល់ដំបងជាការទូអានេះមានន័យថាធ្វើជាប្រចាំក្នុងពេលដែលយើងឃើញថាពេលដែលចូលបន្ទប់ទឹកពេលដែលចេញបន្ទប់ទឹកពេលដែលចូលបន្ទប់យើងដេករហូតដល់ម៉ោងដែលយើងត្រូវនៅជាមួយគ្រួសាររបស់យើងនេះក៏ទូអាដែរអញ្ចឹងនប៊ីបានណែនាំថាឲ្យដាក់ ដាក់ដៃរបស់យើងនេះបរោះជាប្តីនេះដាក់ដៃលើក្បាលរបស់ប្រពន្ធរបស់យើងហើយទូអើថាអល់ឡោះមអ៊ីននីអស្អលូកាខៃរ៉ហាវខៃរ៉ម៉ាជបលតាហាអាឡៃវ៉ាអ៊ូឌូប៊ីកាមីនសររីហាវ៉ាមីនសររីម៉ាជបលតាហាអាឡៃឲ្យទូអើនេះទូអានេះគឺមានន័យជារួមថាអោអល់ឡោះជាម្ចាស់ខ្ញុំសុំពីអល់ឡោះជាម្ចាស់ឲ្យ ឲ្យមានប្រការល្អនេះកើតឡើងពីប្រពន្ធប្រពន្ធរបស់លិនមានន័យថាស្ត្រីដែលជាប្រពន្ធរបស់លិនឲ្យមានអាតួបដិនរបស់គាត់រូបរាងកាយរបស់គាត់គឺស្អាតល្អហើយនឹងឲ្យបានល្អនៅអ្វីដែលទ្រង់បានបង្កើតសម្រាប់គាត់ឃើញទេអញ្ចឹងមានន័យថាឲ្យខ្លួនប្រាណរបស់គាត់ស្លាមាត់ពីប្រការផ្សេងផ្សេងហើយអ្វីដែលអល់ឡោះបង្កើតរបស់គាត់ទៅលើគាត់ចង់និយាយថាកុំឲ្យជួបបលើផ្សេងផ្សេងបានគ្នាជាប្តីប្រពន្ធកុំឲ្យជួបបលើអីផ្សេងផ្សេង វ៉ាអ៊ូស៊ូប៊ីកាមីនសារីហាហើយខ្ញុំសូមពីអល់ឡោះជាម្ចាស់សូមទ្រង់បញ្ជារូបខ្ញុំនេះឲ្យខ្ញុំសូមពីអល់ឡោះបញ្ជាអំពី ប្រការអាក្រក់ដែលដែលមាន នៅក្នុងបដានប្រពន្ធរបស់លោកនេះឯងវ៉ាមីនសារីម៉ាយ៉ាបលតាហាអាឡៃហើយនឹងប្រការអាក្រក់ដែលអល់ឡោះបង្កើត សម្រាប់នាងមានន័យថាអាចបលឺជួបបលឺជួបអីផ្សេងផ្សេង គឺសុំចឹងឯងចឹងនេះគឺជាអ្វីដែលនប៊ីបានណែនាំហើយមុននឹងយើងទៅអាននេះយើងដឹងថាយើងសូត្រប៊ីស្មិលឡាហើយចាំយើងទៅអាននេះតែ មានការរំលឹករបស់អ៊ូឡាម៉ាថាប្រសិនបើប្រពន្ធរបស់យើងនេះគាត់ដឹងអំពីថាសុនណះឲ្យធ្វើដូច្នេះអានឹងវាអត់សូវមានបញ្ហាទេប៉ុន្តែវានៅបញ្ហាមួយត្រង់ថាចុះប្រសិនបើស្ត្រីនឹងក៏អាចដឹងថាសុនណះទូអើអញ្ចឹងសូមបិស្មិឡាហើយទៅអើយ៉ាងទេបែរទៅជាប្តីរបស់គាត់យកដៃទៅដាក់ពីលើហើយក៏អត់ដឹងវាទៅជា fitnah កើតឡើងក៏មានដែរអ៊ូឡាម៉ាខ្លះគាត់តាន់បិសឲ្យយកចិត្តទៅដាក់កន្លែងនេះជួនកាលអ្នកខ្លះថាគិតថា គាត់តែមិនតាន់បានមកជួបគ្នាផងដឹងទៅឲ្យស្អីខ្លះវាទៅជារឿងអីផ្សេងគិតផ្សេងណាអានេះវាអាចមានទេចឹងបានថាបើសិនជាស្ត្រីនេះជាស្ត្រីសលះគាត់ឆ្លងកាត់ការរៀនសូត្រគាត់ដឹងរឿងគាត់អត់មានរឿងអីដែលត្រូវពិបាកទេសម្រាប់គ្រួសាររបស់គាត់ធ្វើលើគាត់បញ្ហានឹងការទៅអើសុំវាឲ្យស្លាប់មិនហ្នឹងហ្នឹងហ្នឹងអត់អត់មានអីខុសទេប៉ុន្តែប្រយ័ត្នតែគាត់អត់ដឹងទេវាទៅជារឿងមួយផ្សេងព្រោះយើងដឹងហើយថាចាស់ចាស់របស់យើងគឺបារម្ភបំផុត នៅពេលដែលកូនចៅរៀបការហើយអាយុដំបូងខ្លាចលោកអត់អត់ត្រូវដល់គ្នាទេណាវាហ្វេតណាកើតឡើងទាំងកន្លែងនេះបានគេតម្រូវឲ្យទាំងបរោះទាំងស្ត្រីនេះយើងទៅស្វែងយល់ថាតើពេលដែលយើងយប់ដែលផ្សំចំណេញរវាងប្តីប្រពន្ធនេះក៏បីត្រូវដឹងអីខ្លះតែលោកករណីហ្នឹងវាទៅជារឿងអត់ដឹងវាទៅជារឿងចម្លែកសម្រាប់គាត់មកតែចម្លែកជួនកាលស្ទុះរត់ពេញដីពេញពេញបន្ទប់ពេញអីអាហ្នឹងរឿងសេតនាកាន់តែធ្ងន់តែឡើយវាអាចមានកើតឡើងអានេះចំណុចទី1ចំណុចទី2 គេណែនាំឲ្យធ្វើម៉េចគេណែនាំឲ្យអឺបរោះនិងស្ត្រីជាប្តីប្រពន្ធនេះគឺអាចសម្បេះយ៉ាងរួមគ្នាចឹងយកទឹកសម្បេះយ៉ាងសុណាត់សម្បេះយកទឹកសម្បេះយ៉ាងហើយទៅមកសម្បេះយ៉ាងមួយធ្វើអ៊ីម៉ាំមួយធ្វើម៉ាក់មុំប្តីធ្វើអ៊ីម៉ាំប្រពន្ធធ្វើម៉ាក់មុំសម្បេះយ៉ាងសុណាត់ពីរកាត់ធម្មតាបាទហើយយើងសុំទៅអើពីអល់ឡោះទៅសុំពេលសម្បេះយ៉ាងចប់យើងសុំទៅអើទៅឲ្យយើងស្លាប់ម៉ាត់ឲ្យយើងមានបរកាត់ឲ្យយើងមានអីយើងសុំទៅសុំរិស្គីសុំអីយើងសុំទៅ ពីព្រោះអានេះសិតតែជាមូលហេតុដែលធ្វើឲ្យសៃតនចូលបៀតអត់បានជាមូលហេតុយ៉ាងហ្នឹងឯងហើយក៏មានការណែនាំផងដែរថាសម្រាប់ស្ត្រីជាប្រពន្ធបរិះជាប្តីនេះយើងដឹងហើយថាពេលដែលយប់ដែលផ្សំតម្លែងគ្នានេះគឺម្នាក់ម្នាក់គឺត្រូវតែគេហៅថាសម្អាតខ្លួនត្រូវតែតុបតែងខ្លួនឲ្យសមរម្យជាដៃគូនឹងគ្នាអញ្ចឹងណាកុំលេងថាអត់ខ្វល់អីសោះ យ៉ាងនិយាយឲ្យមានមុជទឹកឲ្យមានសម្អាតខ្លួនអីសោះលេងទៅទាំងដុំទាំងដុំជាមួយគ្នាអានេះក៏ពិបាកដែរអ៊ីស្លាមបានណែនាំនេះហើយក្រោយពីសម្បេះយ៉ាងសុណាត់ហើយនេះអ៊ីស្លាមអណែមានការណែនាំថាបរោះជាប្តីគាត់អាចហូបទៅដោះគោមួយកែវទៅដោះគោណាទៅដោះគោមួយកែវទៅជាសុណាត់គាត់ហូបទៅដោះគោមួយកែវទៅបើសិនគាត់ហូបបានណាហើយឲ្យគាត់ទូអាសុំពីអល់ឡោះស៊ុបហានវតាឡាប្រសិនបើគាត់ កើតឡើងនៃការរួមសង្វាស់ជាមួយគ្រួសាររបស់គាត់ទី1ឲ្យគាត់សូត្រវិសអោសុបិឡាបន្ទាប់មកសូត្របិស្មិឡាបន្ទាប់មកឌូអាខាងក្រោមនេះឌូអាខាងអល់ឡោះហ៊ុមយ៉ានិបនិសៃតានវយ៉ានិបិសៃតានម៉ារ៉ាហ្សាក់តាណាទាំងអស់គ្នាណាវ៉អ៊ីនកានបៃណាហូម៉ាវ៉ាឡាដុនឡាំយ៉ាឌុរហ៊ូសៃតានូវ៉ាវ៉ាឡាំយូសាលិតអាឡៃចឹងមានន័យថាការឌូអានេះប្រសិនបើការឌូអានេះទាំងបរោះទាំងស្ត្រីទាំងប្រីទាំងប្រពន្ធល្អ ដុអាទៅពីរអ្នកហ្មងដុអានេះមានន័យថាម៉េចកាលណាយើងសូត្រជារួមអល់ឡោះហ៊ុញម៉ាយ៉ាននេះពីនៃសៃតានអល់ឡោះជាមណាសូមអល់ឡោះបញ្ជាពួកលិននេះពីសៃតានសូមចឹងហើយទេវយ៉ាននេះនេះពីសៃតានហើយដុអាបរោះនេះគឺដុអាបន្តទៀតថាសូមអល់ឡោះបញ្ជាខ្ញុំពីសៃតានផងម៉ារ៉ាហ្សាក់តាណាបើសិនជាអល់ឡោះឲ្យរីស្គីអលិនរីស្គីកលែងចង់សំដៅថាបើអល់ឡោះគាត់តកដរឲ្យគាត់រួមសង្វាស់ជាមួយគ្នានៅពេលនេះមានកូន សុំកុំឲ្យសៃតននឹងឲ្យជិះឆ្ងាយពីកូនកុំឲ្យកុំឲ្យអីកុំឲ្យយាយីកូនចៅរបស់យើងអីហ៎ فإن كان بينهما អានេះសម្ដីរបស់នប៊ីនប៊ីថាប្រសិនបើថ្ងៃនោះមានន័យថាពេលវេលាដែលអល់ឡោះប្រដៅក៏ទៅឲ្យគាត់នឹងការរួមសង្វាស់នោះវាត្រូវមានកូនគឺសៃតនមិនអាចឡាំយ៉ាឌុរហ៊ូសៃតនសៃតនមិនអាចធ្វើឲ្យប៉ះពាល់ដល់ទីរុនោះទេ វ៉ាឡាំយូសាលិតអាឡៃហើយក៏មិនអាចមានអំណាចអីគ្រប់គ្រងទៅលើទីរូបនោះដែរឃើញទេអញ្ចឹងយើងមើលជាក់ស្ដែងណាក្នុងច្បាប់សាសនាអ៊ីស្លាមឲ្យយើងយកចិត្តទុកដាក់ការពារជីវិតកូនចៅរបស់យើងធ្វើមូលហេតុឲ្យការពារជីវិតក្មេងតាំងពីតូចនោះតាំងពីពេលដែលមិនទាន់តែយើងជាប្តីប្រពន្ធនេះអត់ដឹងថាតើមានកូនឬមិនទាន់មានកូនផងឲ្យយើងរៀបចំគេហៅថារនាំងបាំងកុំឲ្យសៃហ្វនកកោហើយស្រេច អ៊ីស្លាមយកចិត្តទៅដាក់តែប៉ុណ្ណឹងអញ្ចឹងប្រសិនបើបុគ្គលម្នាក់គាត់ធ្វើតាមមូលហេតុទាំងអស់នេះណាពេលគឺកម្រនឹងសៃតានវាធ្វើបាបកូនចៅរបស់វាបានឲ្យតែយើងធ្វើមូលហេតុទាំងអស់នេះព្រោះនេះគឺជាច្បាប់ប្រើនប៊ីយើងមហាម៉ាត់សាសនាលោកប្រើដូចនេះឯងរួមសង្វាស់ជាមួយប្រពន្ធក៏ទៅទូអាទូអាទាំងអស់គ្នាដើម្បីអីដើម្បីកុំឲ្យសៃតាននេះវាកកបើអល់ឡោះក៏ដកក៏ដកអាល់ហាំឌុលឡាបានកូនចៅមកគឺសលេះឬក៏សលេះហើយសៃតានវាអត់គ្រប់ដំណប់ យើងធ្លាប់ឃើញហើយថាពេលខ្លះក្មេងដែលកំណើតមកនេះហើយជាមូលហេតុពិបាកកើតឡើងពេលនេះខ្លះក្មេងកើតមកគឺសតិអត់បាញ់អត់គេហៅនេះអត់ធម្មតាពេលខ្លះដូចជាអាចាស់ចាស់យើងពីមុនថាដូចជាអ៊ីប្លេសស្ទាន់ជន់អីចឹងណាអានឹងគឺវិជាសាស្ត្រគាត់និយាយផ្សេងក៏ប៉ុន្តែសម្រាប់ជំនឿវាអាចសៃតននេះជាអ្នកកកោកកើព្រោះសៃតននេះយើងដឹងហើយវាចាប់យកតែចំណុចណាដែលវាអាចកកោបាននឹងវាចាប់បានធ្វើហើយ ចឹងយើងត្រូវការពីពីដើមមកគឺតាមរូបភាពទាំងអស់នេះឯងឃើញទេតាមរូបភាពទាំងអស់នេះឯងព្រោះនេះគឺអ្វីដែលនប៊ីយើងមូហាម៉ាត់សុសឡាមលោកបង្កប់ប្រើចឹងកាលណានប៊ីលោកបង្កប់ប្រើមានន័យថាវាជារនាំងមួយសម្រាប់យើងចឹងកន្លែងនេះហើយបានជាទៀមទីឲ្យបរោះស្ត្រីស្វែងយល់អំពីភារកិច្ចអ្វីដែលខ្លួនត្រូវធ្វើនៅពេលដែលខ្លួនមានគ្រួសារចាប់ពីពេលផ្សំតម្រេចនេះទៅឯងដែលត្រូវធ្វើហើយជាបន្តទៅទៀតនោះគឺជុំវិញបញ្ហាប្រសិនបើការកើតឡើងនៃការរួមសង្វាស់ហើយ តើយើងត្រូវមុជទឹកសម្អាតខ្លួនភ្លាមឬក៏យើងអាចទុកមិនទាន់មុជទឹកសម្អាតខ្លួនដេកសិនចាំពេលងើបឡើងចាំមុជទឹកសម្អាតខ្លួនយើងមើលទៅលើហាឌីសទីអស្ហារ៉ាឌីយ៉ាឡោះអានហាដែលអ្នកស្រីគាត់បាននិយាយប្រាប់នៅពេលដែលគេសួរអ្នកស្រីថាហាឌីសនេះអានអៃសារ៉ាឌីយ៉ាឡោះអានអានអៃសាអ៊ុមអ៊ុមអលមុមីនីណារ៉ាឌីយ៉ាឡោះអានហាមានន័យថាហាឌីសនេះគឺនាំមកដោយស្ទីអស្ហារ៉ាឌីយ៉ាឡោះអានហាដែលអឺ គាត់ស៊ូអ៊ីឡាត់អានវកទីហ្គូស៊ុលណាប៊ីហ្គូស៊ុលណាប៊ីសល្លសាឡាមីណាល់យ៉ាដាបាមានន័យថានៅពេលដែលអ្នកស្រីត្រូវគេស៊ូអំពីពេលវេលាដែលរ៉ាស៊ូលឡោះសល្ឡាមមួយទឹកយ៉ាណាបាមួយទឹកយូនុបចឹងនេះគឺមិនមែនជាសម្ដីរបស់នាប៊ីទេប៉ុន្តែជាអ្វីដែលស្ទីអេសាសប្រាប់អំពីដំណើររឿងដែលគាត់ជានៅជាមួយគ្រួសាររបស់គាត់ស្ទីអេសាសគាត់បាននិយាយថាគុលលូហ្សាលីកាកដកាណាយ៉ាហ្វអាលូ មានន័យថាទង្វើតកតទៅនឹងបញ្ហាមួយទឹកយូនុបអីគឺនវីលោកធ្វើហើយមានណានៅមានលោកធ្វើណាមិនមែនលោកមិនធ្វើទេរុបមាអ៊ីកតាសាឡាហ្វាណាវរុបមាតវដអាហ្វាណាមានន័យថាពេលខ្លះលោកមានយូនុបលោកមុជទឹកហើយបានលោកសម្រានហើយពេលខ្លះលោកមានយូនុបតែលោកគ្រាន់តែយកទឹកសម្ភារយ៉ាងហើយលោកសម្រាននេះគឺជាទង្វើពិតប្រាកដ ចឹងនៅក្នុងសុនណះរបស់នប៊ីយើងមូហាម៉ាត់សាឡាមជំវិញបញ្ហាស្ត្រីឬក៏បរិះដែលមានយុនុបនេះបើសិនជាគាត់សួរថាគប្បីគាត់ដេកមុនវេលមួយទឹកសម្អាតខ្លួនឬក៏គាត់យកមួយទឹកសម្អាតហើយចាំដេកមួយណាប្រសើរជាការប្រសើរគឺយើងមួយទឹកហើយចាំយើងដេកអានេះល្អប៉ុន្តែទង្វើ របស់នប៊ីសុសឡាមគឺលោកពេលខ្លះ លោកមួយទឹកហើយបានលោកសម្រានពេលខ្លះលោកគ្រាន់តែយកទឹកសម្វេះយ៉ាងទេហើយបានលោកទៅសម្រានការយកទឹកសម្វេះយ៉ាងរបស់នប៊ីមុននឹងការមួយទឹកយូនុបនេះវាជារូបភាពនៃការយកទឹកសម្វេះយ៉ាងសុណាត់មួយតែมันអាចទៅសម្វេះយ៉ាងដោយទឹកសម្វេះយ៉ាងនេះបានទេពីព្រោះអត់តន់មួយទឹកយូនុបទេព្រោះអ្នកដែលមានយូនុបវាយឹបត្រូវតែមួយទឹកយូនុបដើម្បីសម្អាតអញ្ចឹងมันអាចយកទឹកសម្វេះយ៉ាងនេះទៅសម្វេះយ៉ាងឬក៏ទៅធ្វើអ្វីមួយផ្សេងទេ គ្រាន់តែសុនណាថាបើសិនជាមុននឹងដេកយើងអត់ទាន់បានមុជទឹកទេនោះយើងត្រូវយកទឹកសម្បាយ៉ាងសិននេះគឺទឹកសម្បាយ៉ាងធម្មតាប៉ុន្តែទឹកសម្បាយ៉ាងនេះបានត្រឹមតែសុនណាមួយដែលមិនអាចប្រើយកទឹកសម្បាយ៉ាងបានទេគ្រាន់តែយើងអាចដេកបានដេកហើយបើសិនជាយើងដេកទាំងមិនមុជទឹកដេកទាំងមិនយកទឹកសម្បាយ៉ាងក៏បានប៉ុន្តែវាមិនល្អដោយអ្វីដែលនវីធ្វើឲ្យមើលមិនល្អទេមិនប្រសើរទេអញ្ចឹងសម្រាប់អ្នកដែលមានជំនុបនេះបើសិនជាអត់ទាន់មុជទឹកគេហើយចង់ដេកមុជ យកទឹកសម្បិតយ៉ាងសិនទៅហើយបើសិនជាអត់ទាន់មួយទៅទេចង់ហូបអាហារអានឹងយើងយកទឹកសម្បិតយ៉ាងសិនទៅអានឹងល្អឃើញទេករណីនេះយើងអាចទាញមកពន្យល់គ្នាក្នុងពេលដែលយើងបុខែរ៉ូម៉ាដននេះខាងមុខនេះប្រសិនបើបុគ្គលណាហើយមានយុនុបមុនដល់វក្ទូសុបួសហើយពេលដែលលោកឡើងហូបបាយបួសមិនទាន់បានមួយទឹកយុនុបទេសួរថាបួសរបស់គាត់នឹងសះដែរឬក៏អត់បួសរបស់គាត់សះអត់អីទេ ព្រោះគាត់មានយុណប់នេះមុនពេលវកទូគេហាមអញ្ចឹងដល់ពេលដែលគាត់ហូបបាយបើសិនជាគាត់អត់ទាន់បានមុខទឹកទេល្អវាយកទឹកសម្រាប់យ៉ាងសិនហើយចាំមកហូបបាយបួសហើយបើទោះបីជាមុខទឹកនឹងក្រោយពេលអាស៊ានសុបួសក៏ដោយក៏អត់ខូចបួសរបស់គាត់ដែរឲ្យតែគាត់បាននៀតឲ្យគាត់បាននៀតគ្រប់គ្រាន់ហើយហើយគាត់បានហូបបាយសុហូតហើយអានឹងអត់អីទេទោះបីជាមុខទឹកនឹងក្រោយអាស៊ានក៏ដោយក៏មិន មិននាំឲ្យខូចបុសរបស់គាត់ដែរបោះរបស់គាត់សះសះធម្មតាទេចឹងនេះគឺជាមសាឡាដែលបងប្អូនយើងគាត់ដាក់ជាសំណួរមកដោយសារអឺឃើញមានការរៀបការច្រើនគេគាត់សួរសំណួរនេះហើយវាមានការណែនាំរបស់ច្បាប់មែនចំណុចមួយទៀតដែលគាត់និយាយប្រាប់ថាទំលាប់ចាស់ចាស់ពីមុនពេលដែលក្មេងខ្មាំងរៀបការជាមួយគ្នាគាត់ហៅចឹងណាហើយយប់សំតំណែងហ្នឹងគឺគេមានពិធីរបស់គេផ្លាយផ្លាយទៅតាមតំបន់ ដែលគាត់រំលឹកប្រាប់ថាតំបន់មួយចំនួនហៅកូនកំឡោះកូនកំមុំនឹងមកដែលមានចាស់ចាស់នៅជុំវិញនឹងហើយធ្វើវិធីមួយចំនួនដើម្បីក៏ថាឲ្យបញ្យល់ចិត្តគ្នាអ្នកខ្លះក៏ធ្វើម៉េចក៏ធ្វើថាដាក់ជាលុយជាអីទៅជារបស់អីទៅនៅក្នុងផ្ទិលនៅក្នុងអីទៅឲ្យបរោះស្ត្រីដែលជាប្តីប្រពន្ធហ្នឹងណាដណ្ដើមអ្នកណាដណ្ដើមបានមុនបានជារបស់ហ្នឹងជារបស់គាត់ទៅ ធ្វើនេះក្នុងន័យគាត់និយាយប្រាប់ធ្វើនេះក្នុងន័យថាឲ្យក្មេងៗនេះវាដូចថាវាកុំឲ្យវាអៀននឹងគ្នាពេកនេះអានេះគាត់ធ្វើចឹងរូបភាពនេះមិនមាននៅក្នុងសុណារបស់នប៊ីយើងឲ្យទៅបញ្ជុលគ្នារបៀបនេះទេអត់មានទេអត់សោះតែម្ដងចឹងអត់សោះតែម្ដងអ្នកខ្លះគាត់ថាដាក់ស្អីហ្នឹងឲ្យដូចថាបយួរចឹងទៅឲ្យពីរអ្នកហ្នឹងខំជាមួយគ្នាទៅវារូបភាពនេះវាជារូបភាពមួយចូលទៅរូបភាពមួយដែលមិនល្អទេបើពីរអ្នកហ្នឹងវានៅបន្ទប់តែមួយវាខំអីវាខំទៅ ប៉ុន្តែអានេះវានៅមុខចាស់ចាស់នឹងតែខំយ៉ាងម៉េចរឿងនេះអញ្ចឹងវាអត់ត្រូវទេកន្លែងនេះនោះព្រោះគាត់នៅតែគ្នាគាត់ចង់ខំអីខំទៅខំផ្លែឈើខំអីចឹងខំអានឹងអត់វាហាមទេប៉ុន្តែដល់តែមកដាក់ឲ្យខំឲ្យអង្គុយនាំវាសើចខំមិនត្រូវវាអត់ត្រូវទេវាអត់មានទេដល់អានេះគាត់និយាយប្រាប់អានឹងរូបភាពហ្នឹងមិនមាននៅក្នុងសុណារបស់នប៊ីយើងមហាម៉ាសាឡាំទេហើយដូចគ្នាដែរអ្នកខ្លះក៏ថាំងយកទឹកមកស្រោចមកអីដាក់ដៃក្បងជាមួយគ្នាទៅដាក់ដៃស្រោចទឹកស្រោចអីទៅដាក់ កធោឲ្យពីក្រោមមកស្រោចទឹកស្រោចអីឲ្យដាក់ដៃលើដៃក្រោមអីចឹងណាអានឹងលិនក៏មិនដឹងដែរក៏ប៉ុន្តែគាត់និយាយប្រាប់អានឹងក៏វាអត់មាននៅក្នុងច្បាប់ចឹងដែរចឹងនិយាយថាវាអត់មានអីក្រៅពីថាមើលដល់ពេលវេលារបស់គាត់គ្រួសាររបស់គាត់ឲ្យគាត់នៅមួយគ្នាទៅប៉ុន្តែក្នុងពេលដែលគាត់មុននៅមួយគ្នានេះគេណែនាំឲ្យយើងទៅអើយ៉ាងម៉េចឲ្យយើងសម្បិយ៉ាងសុណាត់យ៉ាងម៉េចឲ្យយើងផឹកទឹកដោះគោទឹកដោះអីយ៉ាងម៉េចអានេះគឺគេណែនាំច្បាប់គឺមានបញ្ជាក់ឯងអញ្ចឹងយើងមិនអាចរំលឹកគ្នាហួសពីអ្វីដែលមានផុសតាមបង្ហាញនោះទេ ហូបតាមអាហារទេអញ្ចឹងកន្លែងនេះក៏យើងទាញអារម្មណ៍ផងដែរថាសូមកុំឲ្យយកអាដាត់ដែលជាទម្លាប់គ្រប់លើអ៊ីបាដាដែលជាច្បាប់អ៊ីបាដាត់គឺមានបង្ហាញពីរ៉ូសុសឡាមកមានបង្ហាញពីសាបាត់មកឬក៏អល់ឡោះស៊ុបហានទាំងកានេះអ៊ីបាដាត់សូម្បីតែថ្ងៃដែលរៀបដែលដែលបរោះស្ត្រីជាប្រិយប្រពន្ធនឹងរួមរួមដំណេកមួយគ្នាក៏មានច្បាប់បង្ហាញដែរឃើញទេអានឹងអ៊ីបាដាត់យើងយកអានឹងមកនិយាយបាន ដល់ឡាអាដិតទម្លាប់តតគ្នាដូចនិយាយខាងដើមបាញ់មិញដែលមេគាត់បកស្រាយប្រាប់ហ្នឹងណាអានេះជាអាដិតចឹងសុំកុំយកអាដិតនេះទ្របទៅលើអ៊ីបាដិតឲ្យសោះអ៊ីបាដិតត្រូវតែនៅលើអាដិតបើមិនចឹងទេអ៊ីបាដិតដែលដែលយើងត្រូវធ្វើវាទៅជាបរាជ័យពីព្រោះអ៊ីបាដិតនេះឲ្យដល់អល់ឡោះទទួលស្គាល់អ៊ីបាដិតនេះឲ្យដល់នប៊ីយើងមហាម៉ាត់សសាឡាមបានណែនាំ អ៊ីប្រាហ៊ីមឯងចឹងនេះគឺជាអ្វីដែលលិនសុំចូលរួមក្នុងការបកស្រាយហើយអាចថាមានអីជាសំណួរបន្តទៀតសម្រាប់យប់នេះអាចសួរគ្នាបានអ៊ីនសាអល់ឡោះ هذا وصلى نبينا محمد وعلى آله وصحبه أجمعين السلام عليكم ورحمة الله تعالى وبركاته